នាំមេសសេចរបស់ព្រះពុទ្ធមកប្រាប់មេសសេចហ្នឹងហើយដំណឹងដែលព្រះអង្គតែងតែផ្ដាំដល់សត្វលោកហ្នឹងថាឲ្យឲ្យខ្លាចអីដែលគួរខ្លាចនោះចំពោះអតបៈអតបៈប្រែថាខ្លាចបាប មិនមែនខ្លាចវិបាករបស់បាបទេប្រែថាខ្លាចបាប គឺខ្លាចអំពើអាក្រក់នឹងតែម្ដងមិនមែនខ្លាចផលរបស់វាទេ ប៉ុន្តែបើបានធ្វើហើយឲ្យក្លាហានទទួលពុទ្ធបរិញ្ញាអញ្ចឹងយល់ទេប៉ុន្តែមើលយើងទាំងអស់គ្នា បាបមិនសូវខ្លាច ខ្លាចតែអផលរបស់វា បានជាចេះតែរកគ្រូហ្នឹងរកគ្រូនេះរកគ្រូនោះខ្សែនេះខ្សែនោះហ្នឹងមិនមែនខ្លាចបាបទេអាហ្នឹងគឺខ្លាចបាបឲ្យផលមានន័យថាខ្លាចតែផលបាបទៅការពារអីឈ្នះបើវាកើតអេតទៅហើយហ្នឹង ការពារគឺការងារមុនឆ្លងមិនចឹងណានេះបាត់ដបងយើងមិនដឹងមិនកើតអេតឥឡូវនេះល្បីពេញ Facebook នេះហ្នឹងហើយពេតណាទៅចាក់ចម្លងហ្នឹងមិនអីនេះព័ត៌មានពិតមិនអីទេពិតពិត100% 100 106ជាង106ជាងហ្នឹង191អូស្រុកយើងអើយហ្នឹងស្អីក៏មានដែរ ពីមុនទៅខំទៅរៀនអេតគេគេឲ្យរៀនដែរលោកគេឲ្យរៀនដែរតាអាត្មាប្រកែកដែរកាលមុនហីអាត្មាមានទៅធ្វើស្អីតាមពិតគួរយល់ដឹងពីព្រោះអេតវាមិនមែនឆ្លងតែពីរឿងស្នេហាណាគ្រាន់តែពេកផ្ដេសផ្ដាស់មកចាក់ក៏វាឆ្លងដែរអញ្ចឹងមិនយើងគួរតែដឹងយល់ទេកាលមុនគ្រាន់តែអាត្មានិយាយថាអេតអីអញ្ចឹងញាតិញោមថាអីក៏អាភាម៉ែ ប៉ុន្តែបើយើងដឹងថាអេតនឹងវាមិនមែនដល់ទៅស្នេហាមកវាឆ្លងទេតាមជុលតាមសរាងតាមស្អីក៏វាឆ្លងដែរអានឹងយើងគួរដឹងទាំងអស់តែគ្នាលោកក៏ត្រូវតែដឹងដែរមិនចឹងហើយឥឡូវខ្ញុំនិយាយពាក្យអេតនឹងអាហាភិសអត់អត់មានស្អាស្អីហើយពេទ្យថាម្យ៉ាងទៀតនេះដូចគុណរត់តែត្រូវរៀនព្រោះអត់មានប័ណ្ណពិសោធន៍ទេទៅវិញខោលខោលឆ្លងអេតងាប់មើលបួមិនសឹកគាត់មិនថាទេគាត់ថាអញ្ចឹងណា មិនសូវអីទេបើថាទៅវិញនឹងអត់មានបទពិសោធន៍នឹងឆាប់ហ្មងដោយអដែងគោចេញពីក្រោលអត់ស្មៅយូរអញ្ចឹងដល់ណាហើយមិញអញ្ជើញយើងជាបែកនៅក្នុងសារណយៈធัวទី1ដែលនិយាយពីការធ្វើនោះហើយអ្វីដែលព្រះអង្គឲ្យខ្លាចឲ្យខ្លាចដល់ហេតុរបស់វាអតបៈហ្នឹងមិនមែនខ្លាចផលបាបទេគឺខ្លាច បាបនឹងតែម្ដងខ្លាចអ្វីដែលជាមូលហេតុឲ្យទទួលទុកឧទាហរណ៍ដូចអង្គត្រិនអញ្ចឹងមានស្អីគួរឲ្យខ្លាចអង្គត្រិននោះតែខ្លាចខ្លាចច្រឡំឬផឹកឯងមែនទេមែនទេអត់មានអីគួរឲ្យខ្លាចទេប៉ុន្តែត្រូវដឹងថាតើវាមកធ្វើបាបយើងបានដោយវិធីណាអានឹងតែយើងគួរដឹងប៉ុន្តែបើវានៅតែវាយើងនៅតែយើងមានអីគួរឲ្យខ្លាចមែនមែនទេ ហ្នឹងអាចឹងបានរឿងព្រះអង្គប្រៀបធៀបសត្វសត្វតដេវិចខ្លាចខុសរឿងខ្លាចមេឃបាក់ដេកយកជើងទ្រមេឃមែនទេហ្នឹងហើយហើយដល់សត្វក្រៀលនោះខ្លាចបាក់ដីឈួចន់តែជើងមួយទេហើយដល់ចលែនស៊ីដីខ្លាចតែអស់ចលែនស៊ីដីខ្លាចតែអស់ហើយលោតទៅវានៅក្នុងអាតឡប់វាកាប់ចេះក្នុងដីណា ស៊ីស៊ីខ្លួនវារីកទៅទៅប៉ះប្រឡោកនឹងអញអញស៊ីដល់ជើងមេឃបាត់អស់ដីស៊ីតិចតិចហើយដល់ទៅសត្វស្វាហ្នឹងមើលទៅដូចជាទំនងណាដូចជាឆ្លាតប៉ិនដេកមិនសុបសួនទេពេលយប់ដេកលើចុងឈើដល់ខ្យល់មកវាលឺក្រកក្រកក្រកក្រកហ្នឹងវាចិត្តចុះទៅស្ទាបគល់ឈើខ្លាចតែដួលដេកមិនស្រួលទេសត្វស្វាញញោមអត់ដឹងហ្នឹងតិចតិចចុះទៅស្ទាបគល់ឈើតិចចុះទៅស្ទាបគល់ឈើខ្លាចវាបាក់ ពេលខ្យល់មកវាកកិតមេឈើដល់យើងគិតអញ្ចឹងអាសត្វនេះគ្មានសត្វណាឆ្លាតអីមួយអាតដេវិចក៏ឆោតអីទៀតក្រៀលក៏ឆោតចលែនក៏ឆោតស្វាក៏ឆោតដល់ទៅពេលពួកសត្វអស់នឹងមើងងាយមនុស្សវិញថាមនុស្សក៏ទៅឆោតជាងគេទៀតខ្លាចអីមិនខ្លាចខ្លាចខ្មោចទៅសួរសត្វអស់នឹងវាចេះខ្លាចមែនទេមែន ហើយអ្វីដែលខ្លាចដែលមិនគួរខ្លាចមនុស្សនោះគឺខ្លាចស្លាប់ក្នុងធัวនេះខ្លាចខ្មោចអាត្មាថាទេមិញប៉ុន្តែព្រះអង្គថាគឺខ្លាចពុបត្រុបចង្រៃខ្លាចវាខូចហុងសុយនេះគឺមង្គលភ្ញាក់ផ្អើលរបស់មនុស្សស្វាមាក់ភ្ញាក់ផ្អើលតែរឿងបាក់នឹងមួយអីតដេវិចវាភ្ញាក់ផ្អើលមែនទែនតែរឿងមេឃបាក់នឹងមួយតែបើមនុស្សមនុស្សវិញមានមង្គលភ្ញាក់ផ្អើលវិញច្រើនរឿងណាច្រើនរឿងហ៎ច្រើន ញាតិញោមដឹងកាលផ្ដាសាយបាក់សីដបងឯងកាលហ្នឹងគេផ្សព្វផ្សាយថាដកបានស៊ីស្ដេចខៀវសាអូជំងឺសាជំងឺសាណាជំងឺសាយាយយាយខ្លះទៅដាស់លោកឆាន់ទាំងយប់យាយយាយសិល10ខ្លះហ្នឹងក៏ដាក់អស់ដែរថ្ងៃនោះពួកខ្លាជំងឺសាហ្នឹងវាឆ្លងអាហ្នឹងបើចលេនដឹងសើចងាប់មែនទេ មែនបើស្វាដឹងសោចយើងងាប់ហ្មងហីចំជាអត់ដឹងអីដែរតោះពីរឿងកៅកោះពេជ្រជន់គ្នាស្លាប់អស់ប្រហែល100ណាប្អូនជីដូនមួយថ្មងក៏ស្លាប់មួយដែរហើយដល់អញ្ចឹងតាំងគ្រូទេគេចេញមកណាគេចេញមករូបំសែនទេវាគោះថ្នាក់ប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះប៉ុណ្ណេះជែកឡើងថ្លៃមកជែកផ្អើលពេញប្រទេស នាដែលឆោតរបស់មនុស្សហើយរឿងកោះពេជ្រហ្នឹងណាចលេនអត់មានឆោតអីបន្តិចទេមែនទេមែនបើនិយាយពីឆោតប្រៀបធៀបគ្នាមើលតើរវាងសត្វ4យ៉ាង5យ៉ាងហ្នឹងណាតើមនុស្សហើយនឹងសត្វណាណាឆោតច្រើនរឿងជាងឆោតច្រើនរឿងជាងហើយអួតតែខ្លួនឯងឆ្លាតហើយគេជេរថាស្វាមកបំខឹងមិនមានចំណុចខ្លះណា មនុស្សយើងអត់អន់ជាងស្វាទៅទៀតចឹងបានមនុស្សវាចែកច្រើនណាស់មានមនុស្សសនេរយិកោមនុស្សនរកមនុស្សសប៉ែតោមនុស្សប្រែតមនុស្សសដេរិឆានោមនុស្សដេរិឆានមនុស្សសមនុស្សសមនុស្សសទេវោសត្វស្វាគង់គេប្រើឲ្យកើតជាប្រយោជន៍ចេះរំប៉ាហ៊ីរ៉ូលុយបានមនុស្សខ្លះចង់ជាពិបាកគេពិបាកឯងដើរប្លន់គេប្លន់ឯងចង្រៃគេណាមែនអត់មែន អាក្រក់ប្រហែលនរកហ្នឹងវាមនុស្សអញ្ចឹងដូចអាក្រក់ជាងនរកទៅទៀតនរកមែនទេនេះណាដែលមកសម្លាប់មនុស្សអស់រាប់លានអ្នកញាតិញោមតិចកើតអត់តាន់ពលពត